រាជបណ្ឌិតសភាកម្ពុជាពិសេសក្រុមប្រឹក្សាជាតិខ្មែរភាសាខ្មែរនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីថ្មីនៅក្នុងវិស័យសិល្បៈដែលកំពុងមានការ ប្រើប្រាស់កាន់តែច្រើនឡើងច្រើនឡើងទៅលើបណ្ដាញសង្គមក្នុងចំណុចនេះ ខ្ញុំក៏គួរតែបញ្ជាក់បន្តិចថាការខិតខំរបស់យើងត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាអសរសាស្ត្រខ្មែរទាំងអស់តែមកដល់ពេលនេះ ការប្រើប្រាស់ភាសាខ្លះដូចជាខ្ញុំលើកខ្ញុំឃើញការសរសេរពាក្យថាដែរខ្ញុំទៅដែរគឺមិនប្រើពាក្យថាខ្ញុំទៅដែរទេខ្ញុំទៅដែរបែរជា សរសេរដដាក់ស្អែនឹងលោទៅវិញនេះគឺជាចំណុចទៅមួយនៅក្នុងចំណោមចំណុចនៃអសរសាស្ត្រខ្មែរដែលកំពុងតែវិវត្តហើយការប្រើប្រាស់បណ្ដាញសង្គមវាកាន់តែច្រើនការសរសេរក៏មានការខុសក្នុងចំណុចនេះវាជាការល្អដែលនៅក្នុងទូរស័ព្ទ smartphone មួយមួយ តែមានវចនានុក្រម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 ខមកឥឡូវនេះ promotion ពិសេស បញ្ចុះតម្លៃរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667